បាទបាសេជាមួយនឹងរៀលម៉ាឌ្រីតលេងម៉ោង2បាទលេងម៉ោង2រំលងអត្រិតបាទនិយាយពី Mason Greenwood ទេបាទបើសិនជាយើងនិយាយអំពី Mason Greenwood ការប្រកួតចុងក្រោយបំផុតរបស់គាត់ជាមួយនឹង Aston Villa កាលពីម្សិលមិញថ្ងៃខ្ញុំឃើញថាមានបញ្ហាជាច្រើនតាក់ទងជាមួយនឹង Mason Greenwood បញ្ហារបស់គាត់នោះគឺត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម មិនថាកម្ពុជាយើងក៏ដូចជាការបង្ហោះលើបណ្ដាញសង្គមនៅក្នុងស្រុកក្រៅដូចគ្នាតាក់ទងអំពីការបន្ទោសបង្អាប់ទៅលើ Mason Greenwood នៅក្នុងបាល់មួយដ៏ធំបំផុតគឺជាបាល់ដែល Mason Greenwood ត្រូវបោះបញ្ជូនឲ្យ Marcus Rashford ដែលខ្លួនឯងនេះស្ថិតនៅក្នុងស្លាបខាងស្ដាំប៉ុន្តែបែរជាជាសុទ្ធចំណុចនេះយើងឃើញថាសម្រាប់ Marcus Rashford បើទោះជា rebound ក៏គាត់មិនព្យាយាមទៅក្នុងការរករកបាល់ដែរចង់និយាយថាបាល់នឹង rebound ហើយ ក៏គាត់មិនព្យាយាម រត់ទៅរកបាល់ដែរទុកឲ្យអ្នកចាំទីចាប់តាមសម្រួលចំណុចកន្លែងនេះយើងអាចនិយាយបានថាសម្រាប់ Greenwood ហាក់បីដូចជាធ្វើមិនបានល្អទេកុំថាឡើយប្រិយមិត្តសំបីតែខ្ញុំក៏ខ្ញុំមើលទៅក៏វាមានភាពមិនល្អប្រសើរដែរបាល់ទាត់ គឺជាការប្រកួត ជាក្រុម មិនមែនគឺជាការរកគ្រាប់បាល់ទេបាទបើសិនជាគ្រាប់បាល់នោះចូលគឺក្រុមយើងអ្នកឈ្នះមិនមែនឈ្នះតែម្នាក់ឯងទេ អ្វីដែលជាការប្រព្រឹត្តរបស់ Mason Greenwood គឺមានភាពខុសឆ្គងបាទគឺមានភាពខុសឆ្គងមិនត្រឹមតែគ្រាប់មួយនឹងទេ គឺមានច្រើនពេលច្រើនវេលាណាស់ដែល Mason Greenwood នេះព្យាយាមសុទ្ធដោយខ្លួនឯងបាទអឺចំណុចខ្លះប្រិមិត្តចំណុចខ្លះយើងត្រូវមើលចំណុចវិជ្ជមានក៏ដូចអវិជ្ជមាន ចំណុចនេះបើយើងមើលឃើញទៅអវិជ្ជមានហើយប៉ុន្តែយើង គួរតែលើកនៅពេលចំណុចវិជ្ជមាន នៅពេលដែលគាត់សុទ្ធបញ្ចូលទី បាទគាត់ធ្លាប់សុទ្ធបញ្ចូលទីតាមរយៈការសុទ្ធពីចងាយនឹងដូចគ្នាគ្រាន់ថាការដែលលេងជាមួយនឹង Aston នេះយើងមើលទៅវាហាក់បីដូចជា មិនប្រក្រតីពេកសម្រាប់ Mason Greenwood កន្លែងនេះគឺជាកន្លែងដែលរកគ្រាប់បាល់មិនមែនជាកន្លែងដែលយើងត្រូវព្យាយាមរកគ្រាប់បាល់ដោយខ្លួនឯងទេគឺយើងព្យាយាមរកគ្រាប់បាល់ជាក្រុមបាទដល់អញ្ចឹងខ្ញុំមិនថាប្រិមិត្តទេសូម្បីខ្ញុំខ្ញុំមើលទៅក៏មានការទើសចិត្តដែរសម្រាប់គ្រាប់បាល់មួយនេះបាទអត់អត់កើតទេ បាទអត់មានស្មារតីជាក្រុមទេបើគាត់លេងបែបអញ្ចឹងបាទសម្រាប់ Mason Greenwood ប្រិមិត្តសួរថាតើគាត់បច្ចុប្បន្នកំពុងតែមានបញ្ហាឯដែរទេជាមួយនឹង Manchester United មកដល់ពេលនេះសម្រាប់ Mason Greenwood គឺនៅតែបន្តធម្មតា បាទបន្តធម្មតាហើយក៏ដូចជាមានតារាជើងចាស់របស់ Manchester United មួយចំនួននោះក៏គ្រប់គ្រងជាមួយនឹង Mason Greenwood ដូចគ្នាបាទអញ្ចឹងបើសិនជាយើងនិយាយអស់ទៅគឺអត់មានអីកើតឡើងទេសម្រាប់ Mason Greenwood គាត់នៅតែបន្តជាមួយនឹងការងាររបស់គាត់ជាមួយនឹង Manchester United បាទគាត់ថាបើសិនជាយើងនិយាយអស់មកគឺការដែលគាត់ប្រព្រឹត្តនេះគេហាក់បីដូចជា មិនសមរម្យទេអ្វីដែលយើង ចូលទៅកាន់ទីលានគឺ ចង់ឲ្យក្រុមឈ្នះមិនមែនចង់ដើម្បីឲ្យខ្លួនឯងរកគ្រាប់បានទេវាគឺជាកំហុសឆ្គងមួយរបស់គាត់ បាទកំហុសឆ្គងមួយរបស់គាត់បាទតែទោះបីយ៉ាងណាក៏ដោយបាទមកដល់បច្ចុប្បន្ននេះប្រិយមិត្តដឹងស្រាប់ហើយប្រព័ន្ធលេខរបស់ Man U 4222 បាទគឺជាប្រព័ន្ធថ្មីរបស់លោករេកនិកបាទប្រិមិត្តខ្លះក៏បានលើកឡើង ថាប្រព័ន្ធហ្នឹងទៅជាស្អីណាបាទស្អីណីនោះបាទស្អីណាស្អីណីនោះបាទប៉ុន្តែ បើសិនជាយើងនិយាយទៅ គឺបញ្ហារបស់ Manchester United បច្ចុប្បន្នមិនមែនបញ្ហាគ្រូឬក៏ខ្វះខាតតំបន់ណាទេបញ្ហារបស់គាត់ គឺកីឡាករកីឡាករហាក់បីដូចជា មិនមានអារម្មណ៍នៅក្នុងខ្លួន នៅក្នុងការប្រកួតបាទបាទសង្ឃឹមថាគាត់នឹងបានល្អ បាទត្រឡប់មករកភាពប្រក្រតីវិញឆាប់ឆាប់បាទប៉ុន្តែមិនដឹងថាពេលណាទេបាទបាទនិយាយពីអីគេបាទនិយាយពីកុនតេបាទអូយ BC ស៊ីណៃបើចេញកែបឯណាទៀតហើយបាទសេរីវិសាបាទ Chelsea បានអត់តាអត់ស្រួលទេហាបងហេតុអ្វីបានជា Man U ព័ត៌មានច្រើនម្លេះសុកមុនតាក់ទងជាមួយនឹងបញ្ហារបស់ Manchester United ប្រិយមិត្តសួរថាហេតុអីបានខ្ញុំនិយាយពី Man U ហេតុអីបានបណ្ដាញសង្គមចុះផ្សាយពី Man U ច្រើនម៉េះបាទប្រិយមិត្តត្រូវដឹងថាមកដល់ពេលនេះនៅក្នុងប្រទេសកម្ពុជាខ្ញុំហ៊ានភ្នាល់ហ្មងបាទខ្ញុំហ៊ានភ្នាល់ថា fan របស់ Manchester United គឺច្រើនជាង fan ក្រុមផ្សេងផ្សេងទាំងអស់បើទោះជាមានរៀលម៉ាឌ្រីតបាទខ្ញុំនិយាយពីនេះខ្ញុំមិនមែនថាខ្ញុំកាន់ជើង Manchester United ទេប៉ុន្តែប្រិយមិត្តអាចសង្កេតបានរៀងរាល់ការ live របស់ខ្ញុំ សំណួររបស់ប្រិយមិត្ត គឺតាក់ទងជាមួយនឹង Man U រៀងរាល់បណ្ដាញសង្គមគឺមាន តែបង្ហោះជាមួយនឹង Manchester United អញ្ចឹងមានន័យថាជាការគ្រប់គ្រងប៉ុន្តែ សម្រាប់ខ្ញុំខ្ញុំមិនបានគ្រប់គ្រងឬក៏ស្អប់ខាងណា លើខាងណា លើខាងណានោះទេ វាគឺជាចម្ងល់ក៏ដូចជា សំណួររបស់ប្រិមិត្តដែលបានផ្ញើមកកាន់ខមមិនអញ្ចឹងខ្ញុំត្រូវតបពេញទៅតាមខមមិនបាទមិនមែនខ្ញុំនិយាយឡើងគឺតែពី Man U ទេ បើប្រិយមិត្តក្នុងថ្ងៃណាមួយប្រិយមិត្តសាកកុំឲ្យមានសំណួរតាក់ទងមួយ Man U គឺខ្ញុំអត់មានអ្វីត្រូវនិយាយជាមួយនឹង Manchester United ទេតែវាគឺជាការ comment របស់ប្រិយមិត្ត Man U មិនហើយ Mason Greenwood យ៉ាងណាតើអនាគតរបស់លោក Ragnick នឹងយ៉ាងណាហើយតើអ្នកណាជាគ្រូបង្វឹកបន្ទាប់នៅបន្ទាប់ពីទីផ្សាររដូវកីឡាកររដូវក្តៅឬក៏បញ្ចប់រដូវកាលឆ្នាំ2021 2022បាទចំណុចនេះហើយគឺជាសំណួរ អញ្ចឹងសំណួរខ្ញុំត្រូវតែឆ្លើយហើយខ្ញុំមិនមែនឆ្លើយតែ menu មួយទេរៀលបាសេប្រិមិត្តសួរខ្ញុំឆ្លើយទាំងអស់គ្រាន់ថាអ្វី ដែលប្រិមិត្តសួរមកនោះភាគច្រើនគឺ menu នេះឯងបាទអញ្ចឹងមកខ្ញុំឆ្លើយទៅ menu បាទបាទបើនិយាយអីច្រើនទេយើងរឿង menu នឹងមួយ គឺមាន fan គាត់ច្រើន មាន fan ច្រើនបាទអេអីបាទសុំមកគូទៀតបាទសុផន MC បាទសួស្ដី បាទខ្ញុំនឹងឲ្យ fan Man U ហ៎បាទសីហាដាវិកាសួស្តីដូចគ្នា បាទ fan Chelsea បាទ Pro Papa PSG PSG មកដល់ពេលនេះគឺមានបញ្ហាច្រើនតាក់ទងជាមួយនឹងបញ្ហា COVID-19 បាទការប្រកួតស្មើជាមួយនឹងលីយ៉ុងនោះយើងឃើញថាការប្រកួតនេះគឺកីឡាករមិនពេញជើងនោះទេតាក់ទងជាមួយនឹងប៉ារីសទៀតសោត កំពុងតែប្រៀបធៀបធៀបជាមួយនឹងការបាត់បង់ Kylian Mbappe នៅក្នុងទីផ្សាររដូវកីឡាកររដូវក្តៅឆ្នាំនេះ បាទហើយការដែលដោះដូរនេះមិនដឹងថាតើអឹមបាប៉េនឹងទៅយ៉ាងណាទេមកដល់ពេលនេះអឹមបាប៉េគឺទទួលបានសារគំរាមដល់អាយុជីវិតបាទអឹមបាប៉េទទួលបានសារគំរាមអាយុជីវិតរបស់គាត់នៅលើ អាគារមួយដែលបានគូសរូបរបស់គាត់បាទជាមួយនឹងអាវលេខ10របស់គាត់បាទប៉ុន្តែអាចនិយាយបានថាវាជារឿងមួយដែលពិបាកបាទពិបាកមែនតើ ហើយបើសិនជាយើងនិយាយមកយើងមិនដឹងថាតើការដែលស្អប់គាត់នឹងគឺស្អប់តាមវិធីណាយើងអត់ដឹងណាដោយស្អប់ដោយសារអីប៉ុន្តែ នៅ ការបាញ់ស្ប្រាយនៅកន្លែងដែលអាគារដែលគេគូរូបគាត់ហ្នឹងគឺគេប្រើពាក្យលក្ខណៈគំរាម បាទអាយុជីវិតរបស់ Kylian Mbappe បាទឥឡូវរឿងវាទៅជាអញ្ញាអញ្ញាខ្ទេចខ្ទីហើយប៉ុន្តែបើសិនជាយើងនិយាយអំពី Kylian Mbappe មកដល់ពេលនេះប្រិមត្តថា Kylian Mbappe ទៅណាហើយ ដល់ណាហើយនៅទេបាទដូចអ្វីដែលខ្ញុំបានលើកជូនប្រិមិត្តចឹងថា Kylian Mbappe បានលើកឡើងរួចរាល់ហើយថាគាត់នឹងមិនចាក់ចេញពីប៉ារីសនៅក្នុងទីផ្សាររដូវរដូវរងានេះទេគាត់នឹងបញ្ចប់រដូវកាលនេះជាមួយនឹងប៉ារីសបាទអញ្ចឹងសម្រាប់ Kylian Mbappe រងចាំអ៊ុតរហូតដល់ខែកក្កដាឬក៏ចុងបញ្ចប់នៃរដូវកាលនេះទើបដឹងរឿងថា Kylian Mbappe នឹងទៅណាបាទតាក់ទងជាមួយនឹងបញ្ហា Barcelona បាទប្រិមិត្តសួរថាតើបាសេឡូណាអាចយកហាក់ឡែនបានអត់មកដល់ពេលនេះសម្រាប់ហាក់ឡែនគឺកំពុងតែមាន ភាគរយខ្ពស់នៅក្នុងការទៅកាន់បាសេឡូណាបាទយប់នេះ សម្រាប់បាសេឡូណាគឺអាចដាក់វត្តមាន Ferran Torres ឲ្យចូលលេងបានហើយបន្ទាប់ពីទិញពី Manchester City ក្នុងតម្លៃ50លានបាទអឺមូលហេតុអ្វីដែលខ្ញុំនិយាយប្រាប់ជូនទៅការប្រិមិត្តពេលមុនថា Ferran Torres អាចលេងបាន គឺមាន2ទី1គាត់ positive ជាមួយនឹង COVID-19 ទី2តាក់ទងជាមួយនឹងការដាក់ឈ្មោះគាត់ចូលទៅកាន់ក្រុមហេតុអីមិនដាក់បាន ព្រោះដោយសារតែ financial fair play ក៏ព្រោះដោយសារតែ Barcelona នៅមិនទាន់អាចមានកញ្ចប់ថវិកាឲ្យទៅកាន់ Foreign Torres បានទេបាទតែប៉ុន្តែបើសិនយើងនិយាយគេអាចជពាក់គ្នាបានប៉ុន្តែ financial fair play របស់គណៈកម្មការ La Liga គេសង្កេតហេតុអីបានជាចំណាយរបស់ក្លឹបធំចំណូលតិចនៅអាចគ្រប់គងជាមួយនឹង បាទកីឡាករបានមកដល់ពេលនេះហេតុអីបានជាបាសេឡូណាអាចឲ្យ Ferran Torres លេងបាន គឺដោយសារមូលហេតុកុងត្រាថ្មីរបស់ Samuel អ៊ុំទីទី បានទម្លាក់តម្លៃពលកម្មរបស់គាត់បាទឥឡូវនេះ Samuel អ៊ុំទីទីបានបន្តជាមួយនឹង Barcelona រហូតដល់ឆ្នាំ2026ឯណោះបាទអញ្ចឹងយូរដែរបាទ5ឆ្នាំទៀតបាទសម្រាប់ Samuel អ៊ុំទីទីគាត់ថាគាត់អត់ចង់ទៅណាទេអញ្ចឹងបន្តទៀត គាត់សុកចិត្តកាត់តម្លៃពលកម្មរបស់ខ្លួនដើម្បី នៅជាមួយនឹងបាសេឡូណាបាទប៉ុន្តែមកដល់ពេលនេះព័ត៌មានលហិតលៀងជាច្រើនបានបកបញ្ជាក់មកវិញថា សម្រាប់ Erling Haaland មាន អត្រាខ្ពស់ណាស់ទៅកាន់បាសេឡូណាបាទមានអត្រាខ្ពស់ទៅកាន់បាសេឡូណាបើសិនជាបាសេឡូណាអាចយក Erling Haaland បានបាសេឡូណាគឺត្រូវបញ្ចេញកីឡាកររបស់ខ្លួនឯងនឹងគឺមួយចំនួនធំ ដើម្បីឲ្យសមស្របជាមួយនឹងច្បាប់របស់ Financial Fair Play បាទច្បាប់នោះវាធំជាងទិញតិចធំជាងទិញទៀតដោយសារបច្ចុប្បន្ននេះការផ្គត់ផ្គង់តម្លៃពលកម្មរបស់បាសេឡូណានៅមិនទាន់អាចផ្គត់ផ្គង់ទៅកាន់កីឡាករបានទេណែអាចចំណុចហ្នឹងហើយដែលបាសេឡូណារាល់ថ្ងៃនេះគឺកំពុងតែពិបាកបាទកំពុងតែពិបាកមានកីឡាករមកហ្វ្រីហើយចុះហត្ថលេខាហើយឲ្យលេងអត់ទាន់បានទៀត ក៏ព្រោះតែតម្លៃពលកម្មរបស់គាត់នឹងវាញ៉ាំងឲ្យចំណូលនិងចំណាយរបស់បាសេឡូណានឹងគឺមិនស្មើភាពគ្នាបាទចំណុចនេះហើយដែល Financial Fair Play គឺគេកំពុងតែតាមចាប់បាសេឡូណាបាទអញ្ចឹងខ្ញុំអាចនិយាយបានថាមកដល់ពេលនេះបាសេឡូណា មានរឿងជាច្រើននៅក្នុងដៃដែលត្រូវដោះស្រាយហើយ អ្វីដែលដោះស្រាយទាំងអស់នេះគឺត្រូវធ្លាក់ទៅលើលោកឡាពកតាដែលជាប្រធានក្លឹបថ្មីហើយសម្រាប់លោកបាតូមូនោះ ដែលជាប្រធានក្លឹបចាស់នោះកំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេតរបស់ក្រមប៉ូលីសតើគាត់ពាក់ព័ន្ធជាមួយនឹងបញ្ហាពុករលួយក៏ដូចជាបញ្ហាបាទចាយខ្ជះជាជាមួយនឹងក្លឹបដែរឬទេឯកសាររបស់បាសេឡូណាទាំងប្រមាណត្រូវបានគេរឹបអូសយកទៅបាន បាទគេថារឹបអូសយកទៅធ្វើកសោវិច័យអស់ហើយអញ្ចឹងមានន័យថាលោកបាតូមូបើគេស្រាវជ្រាវឃើញក៏រត់តាណាមិនរួចដែរបាទអរគុណច្រើន